ចេញពីបងនូនល្អងអ៊ុនរិតឈឺចាបែងដងចង់ប្រាប់ថាកុំទៅធ្វើមិនបានមិនបានទេបើទ្រាំនៅបើសិនគ្មានអូនបងពិតជាសូនរួមមិនបាន ចប់តែចិត្តមិនឈប់ចង់លុបរូបអូនអោចេញតែផ្ទុយទៅវិញរឹកស្នេហ៍នៅក្បែរគ្នាមិនដែលត្រូវគ្នាពេលបែកគ្នាបែកជានឹកគ្នាឬជាកម្មពីយើងទាំងពីរ ចង់ឲ្យអូនរស់នៅរងទុក្ខឡើយបងគួរទៅហើយចាក់ចេញឲ្យឆ្ងាយឲ្យឆ្ងាយពីរូ មិនចង់ឲ្យអូនរួននៅរងទុកឡើយហើយបងគួរទៅហាចាក់ចេញឲ្យឆ្ងាយឲ្យឆ្ងាយពីរូបអូនឈឺបងឈឺបងឈឺ